ប្រការផ្លាស់ប្ដូរអាចសម្រេចទៅបានដោយការផ្ដោតលើទម្លាប់នៃគន្លឹះសំខាន់សំខាន់និងសម្រេចបានជោគជ័យម្ដងបន្តិចម្ដងបន្តិចនៅពេលដែលអតីតការិយាល័យការទូតរបស់រាជរដ្ឋាភិបាលរបស់លោក Pool O'Neill បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាលុយមីញ៉ូមនៅក្នុងឆ្នាំ1987 វិនិយោគិនជាច្រើនមានការងឿងឆ្ងល់ហើយលោកក៏មិនបាននិយាយអ្វីច្រើន នៅក្នុងកិច្ចប្រជុំជាមួយនឹងវិនិយោគិនដែលប្រព្រឹត្តទៅនៅឯសន្តាគារដ៏ប្រណិតមួយកន្លែងក្នុងរដ្ឋមហាឋាន លោកបាជីបានប្រកាសថា ជាជាងផ្ដោតទៅលើប្រាក់ចំណេញលោកមានគោលបំណងផ្ដោតទៅលើសវត្ថភាពការងារនៅកន្លែងធ្វើការរបស់បុគ្គលិកជាអតិភិបទី1របស់គាត់ វិនិយោគិនម្នាក់បានទូរស័ព្ទទៅអតិថិជនរបស់ខ្លួនភ្លាមភ្លាម ហើយបាននិយាយថា ក្រុមប្រឹក្សារាជរដ្ឋាភិបាល បានដាក់ឲ្យក្មេងឈួតម្នាក់គ្រប់គ្រងក្រុមហ៊ុន ហើយវានឹងធ្វើឲ្យក្រុមហ៊ុនរលាយជាមិនខាន លោកអូនីលបានព្យាយាមពន្យល់អំពីហេតុផលរបស់គាត់ទៅកាន់វិនិយោគិន ដែលកំពុងតែក្តៅចិត្តម្នាក់នោះលោកបាននិយាយចំចំថាទោះជាមានការនិយាយច្រើនប៉ុណ្ណាក៏មិនអាចកាត់បន្ថយ អត្រាការរងគ្រោះថ្នាក់ខណៈពេលដែលបំពេញការងារនៅក្នុងក្រុមហ៊ុនអលុយមីញ៉ូមបានដែរមីញ៉ូមបានដែរប្រកាសណាស់នាយកប្រតិបត្តិភិកច្រើនតែងតែអះអាងថា ពួកគេយកចិត្តទុកដាក់ចំពោះសុវត្ថិភាពបុគ្គលិកនៅកន្លែងធ្វើការប៉ុន្តែគ្រាន់តែនិយាយមាត់ទទេវាគ្មានប្រយោជន៍អ្វីនោះទេលោកអូនីលបានដឹងថាទម្លាប់ជាច្រើនកើតឡើងនៅក្នុងអង្គភាពហើយគាត់ដឹងថាការផ្លាស់ប្ដូរទិសដៅរបស់ក្រុមហ៊ុន គឺជាបញ្ហានៃ ផ្លាស់ប្ដូរទម្លាប់នោះគាត់បានដឹងថាមិនមែនទម្លាប់ទាំងអស់សុទ្ធតែមានឥទ្ធិពលស្មើគ្នានោះទេទម្លាប់ខ្លះត្រូវបានគេដឹងថាជាទម្លាប់កន្លឹះពួកវាគឺមានសារៈសំខាន់ ជាជាងទម្លាប់ផ្សេងផ្សេងព្រោះថាបើអនុវត្តទម្លាប់កន្លឹះទាំងនោះបានជាប់ជួនវានឹងបានជាអត្តពលល្អទៅកាន់ផ្នែកផ្សេងផ្សេងទៀត ដោយការទទូចដាក់សวัสดิភាពកម្មករជារឿងអតិភិបអ្នកគ្រប់គ្រងនិងវិនិយោគជក់ទាំងអស់ត្រូវបានត្រូវគិតអំពីរបៀបដែលដំណើរការនៃការការផលិតអាចមានសวัสดิភាពជាងមុននិងមានភាពងាយស្រួលសម្រាប់បុគ្គលិកគ្រប់រូបក្នុងការដាក់សំណុំពរតាក់ទងទៅនឹងសวัสดิភាពរបស់ពួកគេចុងបញ្ចប់លទ្ធផលវានឹងកាន់តែប្រសើរឡើង ហើយក្រុមហ៊ុននឹងក្លាយជាអង្គភាពផលិតកម្មមួយ ដែលអាចរកប្រាក់ចំណេញបានយ៉ាងច្រើនទោះបីជាដំបង មានការមិនទុកចិត្តពីសំណាក់វិនិយោគិនក៏ដោយជាចុងក្រោយ វិធីសាស្ត្ររបស់លោកនីល បានបង្ហាញពីភាពជោគជ័យដ៏ធំធេងសម្រាប់ក្រុមហ៊ុន នៅពេលដែលលោកអូនីលចូលនិវត្តន៍ក្នុងឆ្នាំ2000ប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាលុយមីញ៉ូមបានកើនឡើង រហូតដល់ទៅ5ដងឯណោះ ទម្លាប់គន្លឹះក៏អាចជួយបុគ្គលម្នាក់ម្នាក់ឈានទៅរកការផ្លាស់ប្ដូរផងដែរឧទាហរណ៍ការស្រាវជ្រាវបានបង្ហាញថាទោះបីជាវិជ្ជបណ្ឌិតក៏ដោយក៏ពិបាកក្នុងការផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សដែរទោះជាយ៉ាងណាក៏ដោយនៅពេលអ្នកជំងឺលើសគីឡូឬឡើងគីឡូទាំងនោះយកចិត្តទុកដាក់ទៅលើទម្លាប់សំខាន់សំខាន់មួយចំនួនដូចជា ការរក្សារបបចំណីអាហារឲ្យមានលក្ខណៈត្រឹមត្រូវបន្ទាប់មក មានទម្លាប់ល្អផ្សេងផ្សេងទៀតក៏ចាប់ផ្ដើមកើនឡើងដោយខ្លួនឯងជាជាមិនខានកលឹះនីមួយនីមួយផ្ដល់នៅជោគជ័យតូចតូចហើយនោះគឺជាជោគជ័យដំបូងដំបូងដែលងាយនឹងសម្រេចបាន ការអភិវឌ្ឍទម្លាប់កលឹះជួយអ្នកឲ្យជឿជាក់ថាជោគជ័យម្ដងបន្តិចម្ដងបន្តិច គឺមានប្រសិទ្ធភាពខ្ពស់ទៅលើផ្នែកផ្សេងផ្សេងនៃជីវិតផងដែរ។ ដែលវាអាចបណ្ដាលឲ្យមានការ ផ្លាស់ប្ដូរវិជ្ជមានណាមួយផងដែរធម្មពលឆន្ទៈស្នូលដ៏សំខាន់បំផុតនៃទម្លាប់នៅទសវត្សរ៍ឆ្នាំ1960អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford បានណែនាំនៅអ្វីដែលដល់ល្បីដល់ល្បីល្បាញបំផុតក្មេងប្រុសអាយុ4ឆ្នាំ មួយក្រុម ធំឡើងត្រូវបានគេនាំម្ដងមួយម្ដងមួយចូលទៅក្នុងបន្ទប់ពិសោធន៍ នៅក្នុងបន្ទប់នោះមានតុតូចមួយហើយមានស្ករគ្រាប់នៅពីលើអ្នកស្រាវជ្រាវម្នាក់បានផ្ដល់ជំរើសដល់កុមារម្នាក់ម្នាក់ថា ពួកគេចង់ញ៉ាំស្ករគ្រាប់នោះឥឡូវឬរងចាំ2-3នាទីទៀតដើម្បីទទួលបានស្ករគ្រាប់ពីរបន្ថែមទៀតបន្ទាប់មកអ្នកស្រាវជ្រាវបានចាក់ចេញពីបន្ទប់រយៈពេល15នាទីជាលទ្ធផល មានកុមារដែលទ្រាំអត់មិនបក់ស្ករគ្រាប់ មិនបកស្ករគ្រាប់នោះញ៉ាំក្នុងក្នុងអំឡុងពេលអវត្តមានរបស់អ្នកស្រាវជ្រាវចំនួន30%ប៉ុន្តែនេះជាអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលច្រើនឆ្នាំក្រោយមកអ្នកស្រាវជ្រាវបានតាមដានក្មេងៗដែលបានចូលរួមក្នុងការពិសោធន៍ដែលឥឡូវនេះពួកគេបានធំពេញវ័យអស់ហើយពួកគេបានរកឃើញថាក្មេងដែលបានបង្ហាញពីក្មេងដែលបានបង្ហាញពីឆន្ទៈខ្ពស់បំផុតក្នុងការរងចាំរយៈពេល15នាទី ពេញបានបញ្ចប់ ការសិក្សាជាមួយនឹងចំណាត់ថ្នាក់ល្អបំផុតច្រើនជាង អ្នកដែលបានចំណាត់ថ្នាក់មធ្យមនិងក្មេងដែលញៀនថ្នាំធម្មពលនៃឆន្ទៈហាក់បីដូចជាទម្លាប់កលឹះមួយ ដែលអាចយកវាទៅអនុវត្តក្នុងផ្នែកផ្សេងផ្សេងទៀតនៃជីវិតរស់នៅបានផងដែរការសិក្សាថ្មីថ្មីជាច្រើនទៀតបានបង្ហាញលទ្ធផលស្រដៀងគ្នានេះផងដែរឧទាហរណ៍នៅក្នុងឆ្នាំ2005លើសិស្សថ្នាក់ទី8 បានបង្ហាញឲ្យឃើញថា និស្សិតដែលបង្ហាញពីកម្រិតខ្ពស់នៃឆន្ទៈទទួល បាន ចំណាត់ថ្នាក់ខ្ពស់ជាងមធ្យមហើយប្រហែលជាអាចចូលរៀននៅសាលាជំរឿសជំរឿសបានផងដែរដូច្នេះធម្មពលនៃឆន្ទៈគឺជាទម្លាប់សំខាន់ក្នុងជីវិត ទោះជាយ៉ាងណាក៏ដោយដូចជាអ្នកបានកត់សម្គាល់ឃើញថាប្រសិនបើអ្នកធ្លាប់ជាយាម សាកធ្វើថែម៉ោងធម្មពលនៃឆន្ទៈរបស់អ្នកនឹងមិនមានស្ថិតថេរខ្លាំងក្លាដូចដើមឡើយ។ ថ្ងៃខ្លះទៅក្លឹបហាត់ប្រាន គឺពិតជាងាយដោយបកជែកប៉ុន្តែថ្ងៃខ្លះទៀតគ្រាន់តែឃើញគ្រាន់តែងើពីសាឡុងក៏ពិបាកដែរហេតុអ្វីបានជាដូចនេះវាអាចប្រែប្រួលព្រោះថាធម្មពលនៃឆន្ទៈគឺទៅនឹងសាច់ដុំអញ្ចឹងគឺដូចទៅនឹងសាច់ដុំអញ្ចឹងវាក៏ចេះនឿយហត់ដែរប្រសិនបើអ្នកប្រើវាដោយ ចង់អារម្មណ៍ធ្វើការទៅលើ បញ្ជីដ៏ស្មុគស្មាញ នៅកន្លែងការងារ អ្នកប្រហែលជាមិនមានអារម្មណ៍ធ្វើអ្វីផ្សេងទៀតនោះទេ នៅពេលដែលអ្នកត្រឡប់មកផ្ទះវិញប៉ុន្តែការប្រៀបធៀបគ្នាទៅនឹងកាន់តែឆ្ងាយថែមទៀតដោយតាក់ទងទៅនឹងទម្លាប់ដែលទាមទារការពង្រឹងឡើងវិញឧទាហរណ៍ការប្រកាន់ភ្ជាប់នៅរបបអាហារដ៏តឹងរឹងអ្នកនឹងមានអ្នកនឹងអាចពង្រឹងធម៌ពលនៃឆន្ទៈរបស់អ្នកបានយើងយើងយើងហៅវាថា ជាការកម្ដៅធម្មពលនៃឆន្ទៈកត្តាមួយចំនួនផ្សេងទៀតក៏អាចប៉ះពាល់ដល់ធម្មពលនៃឆន្ទៈរបស់អ្នកផងដែរឧទាហរណ៍ Starbucks បានរកឃើញថា នៅថ្ងៃធ្វើការ ទូទាត់ នៅថ្ងៃធ្វើការទូទៅបុគ្គលិកទាំងអស់មានកម្លាំងក្នុងការញញឹមនិងបង្ហាញភាពរីករាយ អាស្រ័យទៅលើអារម្មណ៍របស់ពួកគេ។ ប៉ុន្តែនៅពេលដែលបញ្ហាកើនឡើងឧទាហរណ៍ថា នៅពេលដែលអតិថិជនស្រែកកំហកដាក់ពួកគេ ភាពស្រស់ស្រាយរបស់ពួកគេក្នុងការពេញការងារបាត់អស់រលីងដោយផ្អែកទៅលើការស្រាវជ្រាវនេះនាយកប្រតិបត្តិនៅក្រុមហ៊ុនបានកំណត់ថាប្រសិនបើអ្នកឆុងកាហ្វេបានរៀបចំខ្លួនសម្រាប់ទទួលយកស្ថានភាពមិនល្អហើយត្រៀមធ្វើយ៉ាងណាដើម្បីយកឈ្នះវា ពួកគេនឹង ឆន្ទៈបានគ្រប់គ្រាន់ដើម្បីអនុវត្តផែនការថ្មីឡើងវិញទោះបីជាស្ថិតនៅក្រោមសម្ពាធបែបណាក៏ដោយប្រសិនបើមានបញ្ហាជាមួយនឹងអតិជនកើតឡើងពួកគេអាចដោះស្រាយបានយ៉ាងរលូនការសិក្សាផ្សេងទៀតក៏បានបង្ហាញថា ការខ្វះឯករាជ្យគឺជាអត្តពលអាក្រក់ដល់ធម្មពលនៃឆន្ទៈផងដែរប្រសិនបើមានមនុស្សធ្វើអ្វីមួយដោយសារតែពួកគេត្រូវបាន គេបញ្ជាឲ្យធ្វើ ជាជាងជំរឹះខ្លួនឯងនោះសាច់ដុំកម្លាំងនៃធម្មពលឆន្ទៈរបស់ពួកគេនឹងអស់កម្លាំងលឿនជាងធម្មតា។